អឺជប់សិនស្អែកបើសិនជាតនេអញមកចាប់ផ្ដើមការងារនៅនឹងបានហើយថាម៉េចបងបងអត់ប្រេងខ្ញុំណាអីខ្ញុំមិនមែនកូនក្មេងណានិយាយអីតិចប្រេងហ៎តែមកឲ្យទៀងពេលផងណាខ្ញុំមកចុចចិត្តមនុស្សដែលអត់ច្បាស់លាស់នឹងពេលវេលាឯងចាបងចាអរគុណច្រើនបងខ្ញុំនឹងខំធ្វើការបានល្អបំផុតហ្មងបងឥឡូវសុំទៅមុនទៅណាបងណា បាយចិត្តរឿងអីណាអឹមថ្ងៃហ្នឹងខ្ញុំសុភាពបានបុគ្គលិកស្រីស្អាតម្នាក់តែមិនគួរឲ្យចាប់អារម្មណ៍អីទេអោះបិផ្លេចថាលោកប្រធានអសង្ហារបស់ខ្ញុំនេះអត់ចូលចិត្តមនុស្សស្រីទេបាក់ខ្ញុំហ្នឹងអ្នកខែហៅខែហ្នឹងពីណាអ្នកបាក់ហើយអឹមខ្ញុំនេះសំតែស្លាប់លើកលែងទៅឲ្យខ្ញុំផងណាព្រះអង្គម្ចាស់សំនឹងស្លាប់មែនហ្នឹង ហើយរបស់ដែលខ្ញុំឲ្យធ្វើហ្នឹងហើយនៅគឺនៅបន្ទប់លោក ប្រធានល្អហើយទៅធ្វើការចុះចាស់លោកប្រធាននីកាបុគ្គលិកដែលមកសម្ភាសមុនហ្នឹងឈ្មោះនីកាឈ្មោះហ្នឹងដូចប្រហែលប្រហែលធ្លាប់លឺនរណាទេ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 យាយកុំបញ្ឆេយើងវិញមកយាយកុំទៅចាំយាយយាយកុំទៅចាំពួកខ្ញុំទៅយាយសួស្តីបងអូនឈ្មោះមីកាចាពូខ្ញុំឈ្មោះនីកាអឺបងអូនស្គាល់ឈ្មោះដនអត់ ដនណាបានដាក់ពាក្យម្ដងមកខាងបង ថាប្អូន បានប្រើអំពើហិង្សាទៅលើគេយ៉ាងធ្ងន់ធ្ងរខ្ញុំអត់មានចេតនាទេគ្រប់យ៉ាងខ្ញុំធ្វើនេះគ្រាន់តែចង់ការពារខ្លួនតែប៉ុណ្ណោះចំពោះរឿងខាងលើនេះខាងបងអាចយល់បានប៉ុន្តែរបួសរបស់ដនមានសភាពធ្ងន់ធ្ងរបងត្រូវតែអញ្ជើញប្អូនទៅសាកសួរបន្ថែមព្រោះខ្ញុំធ្វើខុស ទទួលស្គាល់ថាខ្ញុំខុសចំពោះមុខច្បាប់តែពូក៏ឃើញដែរថាខ្ញុំកំពុងតែកាន់ទុកយាយខ្ញុំខ្ញុំសុំពេលពូមួយថ្ងៃទៀតពេលបនយាយខ្ញុំចាប់គ្រប់អស់ហើយខ្ញុំនឹងប្រឈមមុខជាមួយនឹងមុខច្បាប់ហើយពូមិនបារម្ភទេខ្ញុំអត់រត់ទៅណាទេខ្ញុំមិនចាច់ដែរល្អសម្រាប់យាយទេ ខ្ញុំតែតែធ្វើខុសមួយគាត់រហូតខ្ញុំមិនដែលឲ្យយាយសប្បាយចិត្តទេតែឥឡូវនេះយាយក៏ខូចយាយខ្ញុំគ្រាន់តែសុំពេលប៉ុន្មានថ្ងៃដើម្បីធ្វើបន់ជូនគាត់ដើម្បីជួយដំណើរគាត់លើកចុងក្រោយខ្ញុំអត់ចង់មានមានបិសរីពេញមួយជីវិតទេពូ អីទេប្អូនណានៅក្រោមផ្លែភ្នែករបស់ពួកយើងតទៅចប់បនសពអរគុណពូខ្ញុំនឹងដឹងគុណនេះអស់មួយជីវិតអង្គុយតែម្នាក់ឯងកូនចៅ លីកាឯនេះសម័យច្រើនណាស់គេទៅបាត់ហើយណាខានជុំគ្នាមួយយេអីមិនដឹងថាពេលនេះគេកែខ្លួនហើយឬនៅទេ តែមើលទៅគួរតែអាចគិតយល់បានច្រើនជាងមុនហើយនេះត្រឡប់មកវិញហ៎ស្មានតែបាត់ទៅ រដ្ឋីគេបានទៅបាត់ហើយគេបានទុកសម្បត្តិមួយច្បាប់នេះឲ្យតែនាង ថាបើនាងត្រឡប់មកទីនេះម្ដងទៀតឲ្យនាងអានសម្បត្តិមួយច្បាប់នេះទៅត្រូវហើយខ្ញុំអាចត្រឡប់ទៅលើទី3បានតែគេមិនអាចត្រឡប់ទៅលើទី2បានទេតែនេះគេដឹងថាខ្ញុំមកលើទី3ហ៎ ពេលដែលយើងអានសម្បត្តិនេះខ្ញុំមានអារម្មណ៍ពីរស្រស់ពីតែមួយដំបូងខ្ញុំសោកស្ដាយដែលនាងត្រឡប់មកកន្លែងនេះម្ដងទៀតតែអារម្មណ៍មួយទៀតស្រស់ពេលនោះខ្ញុំសប្បាយចិត្តដែលសម្បត្តិមួយនេះបានទៅដល់ដៃនាងពេលវេលាកន្លងឡើយចំណាយពេលជាមួយនឹងគ្នាខ្ញុំគ្រាន់តែចង់ឲ្យនាងដឹងថា វាមិនមែនសុទ្ធតែជាពេលពីឈ្មោះយើងទាំងអស់ទេរវាងពួកយើងក៏មានអារម្មណ៍មួយចំនួនដែរមិនអាចតាពីបានបានដូចគ្នាគ្រាន់តែអារម្មណ៍នោះខ្ញុំមិនធ្លាប់ឲ្យនរណាពីមុនមករឿងតែមួយគត់ដែលខ្ញុំដឹងនោះគឺខ្ញុំមិនអាចរស់នៅជីវិតធម្មតាបានដូចពីមុនពេលដែលជួបជើង អានហើយមានអារម្មណ៍វល់ណាស់មែនឡើយខ្ញុំក៏មិនដឹងថាត្រូវប្រាប់ពីអីដើម្បីឲ្យយើងយល់អារម្មណ៍របស់ខ្ញុំហើយយើងក៏មិនចាំបាច់យល់គ្រាន់តែដឹងរឿងមួយទៅទៅខ្ញុំចំពោះយើងមិនដែលស្អប់ទេមិនថាចាប់ដើមរហូតដល់ពេលដែលសរសេរសម្បត្តិនេះប្រហែលយើងមិនជឿតែខ្ញុំមិនបានកុហកមានរឿងជាច្រើនដែលយើងនិយាយត្រូវហើយក៏មានរឿងជាច្រើនដែលយើងគិតខុសដែរក្នុងចំណោមនោះគឺគិតថាខ្ញុំស្អប់យើងនីកា I'll be better person for you ចាំខ្ញុំមកទោះមិនដឹងថាពេលណាតែខ្ញុំនឹងត្រឡប់មកនឹងយើងវិញ ប្រកាសខ្លួនទៅជាមនុស្សល្អមិនចង់ជួបគ្នាម្ដងទៀតទេយើងប្រកាសជាត្រូវរបស់ខ្ញុំហើយនេះធំធំអស់ហើយចេះលេងសើចអញ្ចឹងទៀតចុះខ្ញុំយល់ច្រឡំទៅអញមកវិញដែរអូចំពោះអញមានសេចក្តីសុខសម្រាប់គ្រប់បំណងប្រាថ្នាខ្ញុំសំណាងដែលបានស្គាល់ឯងនៅជីវិតរបស់ខ្ញុំមួយនេះ ហើយយើងនឹងចងចាំវាទុកព្រះអាទិត្យនៅផ្ទះដដែលសបិតរបស់ខ្ញុំក៏អាចដើរបានដែរសញ្ញាមួយខ្លួនឯងណាបើអាចមកទីនេះជាទី4បាននេះ ខ្ញុំមិនធ្វើជាជនដងគ្រោះក្នុងជីវិតរបស់ខ្លួនឯងទៀតទេខ្ញុំឈប់ទម្លាក់កំហុសអនដតីឯងខ្ញុំមិនបន្តមនុស្សមិនបន្តមកស្ថានជុំវិញខ្លួនតែខ្ញុំនឹងកសាងជីវិតខ្ញុំឲ្យទៅជាអ្វីដែលខ្ញុំចង់បានរឿងខុសឆ្គងដែលបានកើតឡើងកាលពីមុនបានបន្សល់ទុកនៅផេះដែលផ្ដោតជាជីវជាតិតដើមឈើថ្មីជីវិតថ្មីរបស់ខ្ញុំអរគុណទីនេះខ្លាំងណាស់ដែលបានផ្ដល់នៅបទពិសោធន៍ថ្មីឲ្យខ្ញុំ ឲ្យខ្ញុំបានជួបជាមួយនឹងមនុស្សជាច្រើនហើយក៏អាចរកឃើញខ្លួនឯងពិតប្រាកដបានដែរមានពាក្យមួយនិយាយត្រូវបើមនុស្សមិនធ្លាប់ស្វឹងគឺមិនអាចស្ដាងបានទេ បើមនុស្សមិនធ្លាប់ធ្វើខុសក៏មិនអាចរកវិធីត្រូវឃើញបានដែរខ្ញុំជាមនុស្សដែលមិនល្អឥតខ្ចោះនោះទេប៉ុន្តែចាប់ពីពេលនេះទៅខ្ញុំនឹងរស់នៅជាមួយខ្លួនឯងបង្កើតជីវិតថ្មីមួយដែលធ្វើឲ្យខ្ញុំអាចរស់នៅដោយសប្បាយចិត្តបាន ប្រែខ្លះទៅជាអាវុធដែលធ្លាប់ចាក់ឲ្យខ្ញុំហូរឈាមទៅជាអាវុធដែលធ្វើឲ្យខ្ញុំរឹងមាំខ្លាំងជាងមុនអរគុណអតីតទាំងល្អទាំងមិនល្អព្រោះវាធ្វើឲ្យខ្ញុំបង្ក្លែងបញ្ហាដែលនៅភ្លឹងងឹតនៅចំពោះមុខទោះមើលមិនឃើញយ៉ាងម៉េចក៏ដោយតែខ្ញុំមិនខ្លាចក្នុងការបោះជំហានទៅមុខទេរង សជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនេះនេះត្រៃស្លៀកពណ៌លឿងកញ្ចក់ថ្មីគ្របទឹកបានច្រើនជាងមុនរហូតដល់20%បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងឥឡូវនេះ40ខ្នងចំណុះថ្មីតម្លៃត្រឹមតែ2500រៀលធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសផ្សាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ស្មានជីវិតរស់រវើងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿគឺយើងនីកាមិនថាពេលវេលាយូរប៉ុណ្ណា គឺជាយើងរហូតមកខ្ញុំត្រឡប់មកវិញត្រឡប់មកទាំងច្បាស់នៅក្នុងចិត្តថាអារម្មណ៍របស់ខ្ញុំចំពោះយើងប្រហែលឆ្នាំមកនេះគឺជាអ្វីដែលខ្ញុំរកឃើញអារម្មណ៍រំភើបមិនធ្លាប់មាន រកឃើញអារម្មណ៍ឈឺចាប់បន្ទាត់ទទួលប្រទេសអារម្មណ៍នឹកមនុស្សម្នាក់ខ្លាំងដល់ដេកមិនលក់ខ្ញុំត្រឡប់មកវិញហើយត្រឡប់មកដើម្បីបញ្ឈប់អារម្មណ៍ទាំងអស់នេះយើងនៅរោងចាំខ្ញុំមែនទេទូមិនមែននៅទីនេះក៏ជាកន្លែងណាមួយដែរ ពីផ្ទះរបស់យើងដល់ហើយអូខេអូនទៅដល់បន្ទប់ជួលហើយអូអឺអូម៉ាក់មកដល់បន្ទប់ជួលហើយនៅនេះស្អាតណាស់ណានៅនេះមកឲ្យរស់នៅបានអាកាសធាតុក៏ល្អដែរបងជួយថតឲ្យខ្ញុំមើលតិចមើលឲ្យខ្ញុំទុកចិត្តអូខេអូខេណែ មិនដែរប៉ណ្ណឹងបាញ់ចិត្តនៅអស់ចិត្តនៅអឺមើលទៅសុខភាពល្អតាអឺហើយអាកាសធាតុនៅមិនដែរបងលឺថាបារាំងតែជាណាហើយស្មាននឹងអត់តគេងទេព្រោះនៅបារាំងយប់ណាកុំយល់លេះអត់គេងថនមកបងអញ្ចឹងណាអូយបៃសួរមួយមួយមើលបៃសួរច្រើនអញ្ចឹងឲ្យខ្ញុំឆ្លើយមួយណែចៅមួយណែហើយ នៅនេះយកទៅបតែងមកទៅបានគេងឯងពួកឯងនៅបង្ហើយការងារបន្តិចហ៎ចឹងហើយបានជាខទៅបងហើយនៅនេះរៀងតិចដែរប៉ុន្តែអីខ្ញុំអាចផ្សំបាន ហើយខ្ញុំមានដំណឹងល្អមួយចង់ប្រាប់បងទៀតណាមានខាងកៅអៅ brand គេតាក់ទងមកខ្ញុំចង់រួមការងារជាមួយខ្ញុំហើយលក្ខខណ្ឌគេគឺត្រូវជាមួយនឹង style ខ្ញុំហ្មងខ្ញុំសម្រេចចិត្តថាខ្ញុំនឹងសាកល្បងរួមការងារជាមួយនឹងគេ មិនតិចទៀតណា បងនឹងមានប្អូនស្រីជាអ្នកឆ្នៃម៉ូដដ៏ល្បីប្រចាំពិភពលោក ចាំតែមើលទៅអូខំរកលុយទៅឲ្យមកចិញ្ចឹមបងធម្មជាតិនេះណាបងយកប្តីឯងអូហើយចុះរឿងផែនការអនាគតរបស់បងហ៎មកចៃមានអីឲ្យខ្ញុំជួយអត់អត់អីទេបងមានផែនការរបស់បងឯងបងមានចដាសម្រាប់ខ្លួនឯងឯងមិនប្រមាថបងឯណា ចឹងល្អហើយគេបាយបាយគេណាចាំប៉ុណ្ណឹងបានណាបាយបាយចាបងបាយបាយ ចាជំរាបសួរបងអើយខ្ញុំមកចុះឈ្មោះរៀបបែបបណ្ដោះបណ្ដាជំនាញជាវិធីកបងចាទុកនឹងចាចាបងខ្ញុំមកសួរព័ត៌មានតំអិតតកតងជាមួយនឹងចំណេញ MC បងចានេះគឺជាឯកសារព័ត៌មានបន្ថែមស្ដីពីវគ្គបណ្ដុះបណ្ដាលចំណេញ MC អូនអាចពិនិត្យមើលបានពាក់ព័ន្ធជាមួយនឹងតម្លៃក៏ដូចជា ពេលវេលានៃការសិក្សាបន្ថែមមែនតើទៅចំណេញ MC ដែលយើងបានបណ្ដុះបណ្ដាលនេះគឺយើងបានឆ្លងកាត់មកច្រើនអាទិត្យហើយហើយ វគ្គសិក្សាក្រោយហ្នឹងគឺនៅខែក្រោយអញ្ចឹងបើសិនជាអូន ចង់ចូលរៀនគឺអាចដាក់ពាក្យពីឥឡូវទៅបានចាបងបងខ្ញុំចង់ដឹងពីតម្លៃក្នុងវគ្គសិក្សាហ្នឹងយ៉ាងម៉េចដែរបងចាអូនគឺបងបាន detail នៅក្នុងនេះអស់ហើយណាគឺអូនអាចមើលបានតម្លៃនៃវគ្គសិក្សានីមួយៗដែលយើងបានបញ្ជាក់នៅក្នុងនឹងស្រាប់បើខ្ញុំជាអ្នកដំបងដែលតវ៉ាថាតម្លៃនេះវាថ្លៃបងគិតយ៉ាងម៉េចដែរ ក៏មិនចេះគ្រប់10ដែរយើងត្រូវតែរៀនរៀនគ្រប់យ៉ាងនៅជុំវិញខ្លួនដើម្បីអភិវឌ្ឍចំណេះរបស់ខ្លួនឯងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតមាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈពៅកម្លាំងឥឡូវនេះ40ខ្នងចំណុះថ្មីតម្លៃត្រឹមតែ2500រៀលធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រ័យចាប់បានជាមួយ Nescafe Blend and Brew ស្មានជីវិតរស់រវើងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿ ួបងអឺនេះ CV របស់ខ្ញុំបងអឺថ្ងៃបើសិនជាបងអបកាសទេខ្ញុំអាចសុំឈ្មោះបង បានអត់ខ្ញុំឈ្មោះនីកាអឺខ្ញុំជើងតាមខ្ញុំបងចាហៀវសួរបងចាជម្រាបសួរ នេះហ៊ានអត់ចោះបាក់ដប់ទេអ្ហ៎កាលមុនខ្ញុំហ៊ានបានស្ទើពេកបងប៉ុន្តែលើកនេះបើសិនជាបងអត់ឱកាសខ្ញុំណាខ្ញុំនឹងធ្វើវាឲ្យល្អហ្មងហើយចាអង់គ្លេសអត់បើចេះដល់ថ្នាក់អលីលុតអីធំតាអានបានស្ដាប់បានខ្លះខ្លះចេះអត់អឺអង់គ្លេសចេះដែរតាបងចេះបានរាប់26តួអញ្ចឹងមានន័យថាអត់ចេះ អឺកម្មមុនហ៊ានដែរបង តែហ៊ានបានតិចពេកប៉ុន្តែបើសិនជាបងអាកាសដល់ខ្ញុំណាខ្ញុំនឹងធ្វើវាបានល្អហ្មងនៅហាងរបស់ពួកយើងភាគច្រើនតាក់ទាញភ្ញៀវក្នុងស្រុកនិងក្រៅស្រុកបើសិនជាបុគ្គលិកអាចចេះដល់ពីរភាសា គឺពិបាកអញ្ចឹងចូលរួមសោកស្ដាយផងណា សង្ឃឹមថាយើងអាចនឹងរួមការងារបានលើក្រោយទៀត ត់ទោះបងសុំសួរមួយបានទេហេតុអីបានកែកាហ្វេនេះមានឈ្មោះនៅនឹងប៉ុន្តែបើសិនជាបងអត់ចង់ឆ្លើយទេក៏អត់អីដែរបងគ្រាន់តែខ្ញុំចង់ដឹងហ្នឹងហ្នឹងគឺជាយុទ្ធសាស្ត្រ marketing របស់ពួកយើងគាត់គិតថាពេលដែលគាត់ធ្វើអញ្ចឹងហើយផលិតផលនឹងបន្ថែមភាពតខ្លួនពីលើរសជាតិមួយទៀតគុណភាពហើយនឹងទីផ្សាររបស់គេនឹងទូលំទូលាយទៀតព្រោះតែបែបហ្នឹងហើយទៅអតិថិជនដែលគាត់មកញ៉ាំនៅហ្នឹងគឺគាត់ មានអារម្មណ៍ថាពិសេសមែនតើដោយសារតែមានឈ្មោះនៅលើកៅកាហ្វេអឺបើសិនជាចង់ដឹងព័ត៌មានលម្អិតថែមទៀតចាំសួរលោកប្រធានខ្ញុំមើលលោកប្រធានខ្ញុំក៏រវល់នឹងក្នុងតិចទៀតគាត់មកក្រៅហើយអហចាហើយមួយទៀតបងមិនបានហាងនេះដាក់ឈ្មោះថា14 web ចឹងថ្ងៃ14កុម្ភៈគឺជាថ្ងៃពិសេសរបស់លោកប្រធាន ថាយើងនឹងក្លែងពៀនាងនឹងល្អណាស់ហើយមើលទៅអាយុមិនទាន់គ្រប់ចុះកងផងចេញមកលួចឲ្យបានគេគិតថាខ្លួនឯងនឹងល្អណាស់ណាអីហាចឹងនឹងឲ្យបន្ថែមទៀតអត់អត់អីបងអរគុណបងអឺជប់សិនស្អែកបើសិនជាតនេអាចមកចាប់ផ្ដើមការងារនៅនឹងបានហើយថាម៉េចបងបងអត់ប្រេងខ្ញុំណាអី ខ្ញុំមិនមែនកូនក្មេងណានិយាយអីតិចប្រេងហ៎តែមកឲ្យទៀងពេលផងណាខ្ញុំមកចុះចិត្តមនុស្សដែលអត់ច្បាស់លាស់នឹងពេលវេលាឯងចាបងចាអរគុណច្រើនបងខ្ញុំនឹងខំធ្វើការបានល្អបំផុតបងបងឥឡូវសុំទៅមុនទេណាបងណាសប្បាយចិត្តរឿងអីណា អឹមថ្ងៃហ្នឹងញ៉ាំសុភាពបានបុគ្គលិកស្រីស្អាតម្នាក់តែមិនគួរឲ្យចាប់អារម្មណ៍អីទេអោះបិផ្លេចថាលោកប្រធានដល់សង្ហារបស់ខ្ញុំនេះអត់ចូលចិត្តមនុស្សស្រីទេតាប់ខ្ញុំហ្នឹងតែខែរកខែហ្នឹងពីណាអ្នកបើកហើយអឹមខ្ញុំនេះសំតែស្លាប់លើកលែងទៅខ្ញុំផងណាព្រះអង្គម្ចាស់សំស្លាប់មែនហ្នឹងហើយរបស់ដែលខ្ញុំឲ្យធ្វើហ្នឹងហើយនៅ គឺនៅបន្ទប់លោកប្រធានល្អហើយទៅធ្វើការចុះចាស់លោកប្រធាននីកាបុគ្គលិកដែលមកសម្ភាសមុនហ្នឹងឈ្មោះនីកាឈ្មោះហ្នឹងដូចប្រហែលប្រហែលធ្លាប់លឺនៅណាទេមិនអាចទៅរួចទេខំតាមចង់ជ្រាបផែនដីឲ្យរកមិនឃើញ ជួបដោយមិនបានចំណាយកម្លាំងបែបនេះបានយ៉ាងមិនកើតមិនងាយយ៉ាងហ្នឹងទេដូចជាគ្មានចម្លែកផងឈ្មោះនីការមានមកកណោបើគេធ្វើចម្រឿនណាមិនដឹងមានប្រមាណលានអ្នកទេឈ្មោះហ្នឹងអូខ្ញុំដឹកឃើញហើយថាឈ្មោះនីការហ្នឹងធ្លាប់ឮនៅណានេះលោកប្រធានណាគាត់អត់តន់ឈប់តាមរនាងទៀតមែន រសជាតិមិនដូចនៅមណ្ឌលកែប្រែសោះចង់ត្រឡប់ទៅវិញក៏វាមិនអាចបានដែរគួរតែបាត់យើងបាត់ដែរអារម្មណ៍ដែលមាននៅពេលនេះវាមិនអាចដូចមុនបានទេព្រោះម្នាក់នោះទៅបាត់ហើយព្រោះតែស្នាមនោះវាមិនប្រឡូកទៅធ្វើឲ្យខ្ញុំដឹកយើងមិនបាត់សោះដឹងអត់ទៅកូនចៅថាក្មេងពីម្នាក់នេះតាមរកយើងយូរហើយដល់ថ្នាក់ខ្ញុំតាមរកយើងដូចឈួតហើយ បណ្ដោយតាមឲ្យរកយូរយ៉ាងនេះបើរកឃើញចាប់កញ្ញិចឲ្យណាណៃម្ដងរសជាតិពេលនោះមកវិញមិនបានសោះ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 បាកាស Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងឥឡូវនេះ40ខ្នងចំណុះថ្មីតម្លៃត្រឹមតែ2500រៀលធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពេលប្រកាសស្រាយចាប់ផ្ដើមជាមួយ Nescafe Blend and Brew ស្មានជីវិតរស់រវើង ក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿជួយ cooperate ជួយ help up now because I have been sick អូយលោកអើយមនុស្សអត់ចេះអង់គ្លេសផងហើយអត់មកអាន អង់គ្លេសទៀតអើយគិតទៅ ខ្លួនឯងនេះចេះធ្វើទៅរួចកើតហ្មងណាអេប៉ុន្តែយើងអត់ត្រូវអញ្ចឹងទេយើងត្រូវតែរកវិធីដោះស្រាយបាន

14 is that is that a telegram is that a telegram is that a telegram is that a telegram why are you looking so hmm សួស្ដីបងអូនសំឡាញ់បងកែបងមកចៃអាតាឯងនេះសួរបងចឹងរហូត បងសុខសប្បាយតាមិនបារម្ភពីបងទេយើងមានតែបងប្អូនពីរនាក់ឯងខ្ញុំត្រូវតែមើលថែបងអញ្ចឹងហីនាងល្អិតនេះបងជាបងរបស់ឯងបងត្រូវមើលថែឯងហើយនៅនោះមិនដែរសុខសប្បាយអត់អឺនៅនីងគ្រប់យ៉ាងគឺល្អការងារឆ្នៃម៉ូដរបស់ខ្ញុំក៏ដំណើរការល្អគ្រប់យ៉ាងគឺដូចអ្វីដែលខ្ញុំគិតទុកអញ្ចឹងអត់អីទេបង បងបងខ្ញុំនេះដូចកំពុងមានស្នេហាអញ្ចឹងអូយបងកុំដេញដោលរឿងខ្ញុំអីចាំពេលដែលខ្ញុំច្បាស់លាស់ជាងនឹងបន្តិចខ្ញុំនឹងប្រាប់បងខ្លួនឯងឯងអឺហើយចុះបងហ៎កំពុងតែធ្វើអីហើយរឿងដែលបងរៀនជំនាញបដិបដាលនោះដល់ណាអីអូបងសុំមកចិត្តគ្រប់អីហើយស្អែកនេះបងជួយឈ្មោះចូលរៀនហើយ អញ្ចឹងល្អហើយបងអឺបងបាត់ទៅណាបងហ៊ានតបាយបាយវានេះ អត់ទៅលោកលោកខាងនេះមានបញ្ហាអីដែរលោកធានឯងនៅណាហើយគឺចេញមក យើងចង់ជួបនិយាយជាមួយគេអឺលោកមានបញ្ហាអីលោកអាចមកនិយាយជាមួយខ្ញុំបានណាលោកប្រធានក៏ទៅខេត្តទៅនិយាយរឿងកាហ្វេបាត់ហើយអឺពីរបីថ្ងៃទៀតទៅក៏ត្រឡប់មកវិញទៅទៅនិយាយរឿងកាហ្វេហ្នឹងខ្ញុំខំអង្គុយចាំតែតងក៏មិនបានទៀតហើយបើធ្វើការរបៀបហ្នឹងទៅមុខទៀតបើអស់ស៊ីមួយគ្នា អឺសុំលើស្ងអារម្មណ៍សិនណាកុំអាខឹងអីមុននឹងគាត់ចេញទៅខែក៏បានប្រាប់ខ្ញុំហើយឯងថាគាត់ទៅជួបលោកនិយាយរឿងការងារតែនៅពេលដែលលោកមកដល់ពេញបែបនេះខ្ញុំក៏អត់ដឹងថាមានរឿងអីពិតប្រាកដដែរណានិយាយចឹងមានថាមិនខ្ញុំអ្នកខុសមែនដល់ប្រធានរបស់នាងមិនដឹងរកស៊ីបែបណាឯងអន្តរជាតិដំណងហើយបាននិយាយគ្នាបើសិនជាធ្វើចរិតចឹងតទៀតទៅមកទៀតបាក់រកស៊ីមួយគ្នាហើយខ្ញុំចង់ជប់លក់កាហ្វេឲ្យទៀតទៀតហើយ អត់ទោះបងសុំឈ្មោះបងមួយបានទេស្អីទៀតអីឈ្មោះសាក់នេះបង កាហ្វេចៃទូទៀនបងកែកាហ្វេមួយនេះគឺបងលើងហាក់អស់ហើយបើសិនជាបងអត់យកគឺមានតែយកទៅបោះចោល ហើយបើសិនជាបោះចោលទៅស្ដាយបងមិនដែររសជាតិបងទទួលយកបានទេបើសារតែកាហ្វេមួយនេះគឺយើងបានសម្រាញ់ចេញពីខកាហ្វេរបស់បងផ្ទាល់តែម្ដង ហើយបានឆ្លងកាត់ឆាដំណាក់កាលខ្លាំងមែនតើបានកាហ្វេមួយកែវនេះ បងសាកសម័យមើលមើលបើសិនជាបងនៅសហការជាមួយនៅខាងយើង កាកាហ្វេមួយនេះក៏លែងមានទៀតដែរពីព្រោះគ្រប់យ៉ាង គឺត្រូវការការសហការគ្នាកុំប្រតែរឿងយកច្រឡំធ្វើឲ្យបងលែងចង់រកស៊ីមួយខាងយើងអឺដោយសារតែគ្រប់យ៉ាងគឺត្រូវការសហការគ្នា រួមជាមួយនឹងខកាហ្វេដ៏ឈ្ងុយឆ្ងាញ់និងការឆុងកាហ្វេផងដែរតើបានជាមួយនឹងកាហ្វេមួយកែវនេះបងគិតអញ្ចឹងអត់ស្រីតូចនេះប្រកែនិយាយមែនអត់សមធ្វើអ្នករត់ទឹកនៅនេះសោះបើប្រធានរបស់នាងណា មានតំណែងបែបនេះហ่ะតទៅមុខទៀតក៏មិនពិបាករកស៊ីមួយគ្នាដែរអរគុណប្រាប់ប្រធានរបស់នាងផងថាខ្ញុំនៅរងចាំការបកស្រាយរបស់គេចាលោកខ្ញុំនឹងបញ្ញាប់តាក់ទងទៅលោកប្រធានឲ្យលោកណាអាឡូលោកប្រធាននេះលោកប្រធានបាត់ទៅណាមិនក៏ខ្ញុំតាក់ទងទៅលោកប្រធានមិនចូលសោះអញ្ចឹង មកពីយើងមកខែដល់ស្វាហ្នឹងហើយមកបានជ័យជាមួយនឹងគាត់បានច្បាស់លាស់ណាមួយយើងមកខែហើយគាត់ទៅពេញវិញមិនអីទេចាំខ្ញុំតាក់ទងទៅដោះស្រាយជាមួយនឹងគាត់ចាស់លោកប្រធាននេះបងកាហ្វេបោះបងជួយពិសាហ្មងអរគុណ អរគុណបងអូយបងភ័យអស់ហើយហើយប្រឡឹងមិនក៏តិចម៉ែអខ្ញុំមានរឿងចង់ប្រាប់លោកប្រធានក៏ចង់ជួបខ្ញុំហ្នឹងហើយតបចុះបានមួយថ្ងៃហ្នឹងផងអូយតិចគេដេញខ្ញុំចាញ់អើបើជប់អាកំណត់បែបហ្នឹងភ្លាមមើលលោកប្រធានក៏មិនដែរដេញអាគេតាំងពីគាត់បើកចំនួនថ្មីមកម៉ែអឺ គិតតែខ្លួនឯងទៅលោកប្រធានណាសាហាណាកុំមកជ្រើជ្រើមិនសោះណាព្រោះអីលោកប្រធានអត់បានឆ្លាញ់ស្រីទេចឹងខ្ញុំហៅទៅមុនណាបងហៅ តាមរកយើងជាយូរឆ្នាំហើយញ៉ៃច្រើនបាយហ្មងចោលប៉ាត់ប្រកាសនៅទីនេះអូនេះឯងធ្វើការនេះដែរអូណែពួកយើងទៅមិនជួបគ្នាទេហើយយើងក៏មិនដែលស្គាល់ឯងពីមុនមកដែរហើយថ្ងៃក្រោយក៏មិនរាក់តាក់យើងអញ្ចឹងទៀតយើងវាមិនទៅចូលចិត្តអូអញ្ចឹងប្រហែលជានិកាយច្រឡំហើយ ព្រោះអីចេតាទៅមកពីបរទេសហេមិនអាចស្គាល់គ្នាបានទេអូបងចេតាសុំទោសផងណាព្រោះអីមកបងស្ទាមរញធ្លាប់ស្គាល់ហ៎ទៅពេលមកបងចាំទៅមិនមែនផងសុំទោសផងណាបងឆ្លាស់ម៉ោងទៅដល់ម៉ោងឡាយហើយទៅរក MC ណាតោះលោកធានឆាត់របស់បានអត់អីឯងជឿជាក់លើខ្លួនឯងចាលោកធានខ្ញុំជឿជាក់លើខ្លួនឯងតែធ្វើឲ្យបានល្អនេះជាឱកាសណាបងចាលោកធានអរគុណច្រើន គេមិនបានខំប្រឹងសាងសុខមិននឹងខ្ញុំទេ មើលមកខ្ញុំអន់គិតថាខ្ញុំមិនដល់គេ ហើយរួយខ្ញុំត្រូវជឿគេកែប្រែសុខមិនខ្លួនឯងក៏ព្រោះតែខ្ញុំជឿចាំងខ្ញុំជឿខ្ញុំ ខ្ញុំជឿក៏ប្រតែខ្ញុំជឿលើរឿង